Thank you. สใส 好了，好了。 ក្នុងផ្ទះបានហើយមកផ្ទះទៅខប់មុខមនុស្សទីខប់មុខមនុស្សគេមានមិចអាប់មិចអីមុខឲ្យមុខមនុស្សផ្ទះអានោះខប់ដែរអានេះអត់ដឹងខ្លួនទេចុះហងហើយវាអាប់ស្អាតតែគេណា ត់ណាគាត់ថាមនុស្សខ្ញុំបានមុខអាប់ហ្នឹងគាត់អត់ចូលអាក្រក់មើលណាមុខពេកខ្លាំងហ្នឹងចាំហើយនេះមុខនេះខ្មោចខ្ញុំណាឲ្យវាទៅលើទៅខ្ញុំស្អាតទៅស្អាតស្អាតចាំមកលាមអលីបានរៀងពោះគោមកទៅជ្រូក thôi thả mơ đến mưa chứ thế kia Miên miên enak あるな。对，你不看吗？没有，但是嘛。 kan kan lo kan sana nih kan mana